ចក្របីអូននាងបានឡាបានឡានាងផ្លេចក្របីផ្លេចសន្ទូសំណាប់លោះជ័យផ្លេចត្រពាំងធ្លាប់តែចាប់ត្រីផ្លេចវាផ្លេចព្រៃផ្លេចដីឈម បានអោថ្មីសំពុកថ្មីស្រីភ្លេច ស្រីលេខកូនទូនធ្លាប់ហូបជុំគ្នាលេខត្របែកស្រីលែងដឹកងារអ្នកភ្លេចតែរងាធ្លាប់ឈួរអង្គភ្លើអោណានាងណាធ្លាប់ឈួរអង្គភ្លើស្រីនាងបានពូបានពូស្រីភ្លេចច្បាយ ស្រីភ្លេចច្បាភ្លេចតាមពីដែលនាងធ្លាប់ឡាងភ្លេចកំណត់នាងធ្វើរឹកច្បា អ្នកស្រុកភូមិយើងតែនាង bay ក្រឡាផ្លេចបាយកនិងបកត្រីប្រាផ្លេចឆ្កែផ្លេចឆ្មាផ្លេចមិនផ្លេចទី ឈួអាំងភ្លើងអូនអើយនាងអើយធ្លាប់ឈួអាំងភ្លើងស្រីនាងបានអ៊ូបានអ៊ូស្រីភ្លេចច្បាស់ស្រីនាងបានអ៊ូបានអ៊ូស្រីភ្លេចច្បាស់ ត់ណាគេរាប់ពេញវត្តឆ្នាំនេះអត់បានរួមនឹងគេគួបបាបនធឿនមកស្រែហៅពុកជាហូហាយខ្ញុំឆ្លើយថាទេរវល់ណាស់ទៅមិនបានអាយ៉ាអាយុយអុយឈឺណាស់ដូចខ្វះពេលកើតឈឺចុកពឿនពើតចង់តែអត់មើលក៏មិន ចខ្ញុំធ្វើចិត្តដាច់នាំបងទៅវះពោភ្លាម សូត្រធំបាំងស្រដដល់ណាស់នឹកសែនកំសត់គេរំពេញវត្តឆ្នាំនេះអត់បានរំនឹងគេព្រោះមកបនធឿនមកស្រែហៅមកជាហោហាសុំឆ្លើយថាទេរវល់ដាស់ទេមិនបាអាយ៉ាអាយុយអុយឈឺណាស់ដោយខ្វះពេលកើតឈឺចុកពឺតពឺតចុកទៅអត់ esquecer. សម្រេចកុំធ្វើចិត្តដាច់នាំបងទៅវះដោភ្លាមតាថាក៏បខំ